7នឹងគឺទៅក្រោមហើយមកនេះបើគេឲ្យមកបំពេញបុណ្យណាញាតិញោមមិនឲ្យមកបំពេញបាបទេប៉ុន្តែបើយើងធ្វើបាប ទៅក្រោមបើយើងធ្វើបុណ្យទៅលើញាតិញោមបើដូចនាងបតិពោជិកាណាញាតិញោមនាងបតិពោជិកាជាស្ត្រីមានបុណ្យណាញាតិញោមបើណោះ កើតនៅឋានទេវតាជាន់ទី2បេះបេះផ្កាឈើញាតិញោមបេះផ្កាឈើអស់បនធ្លាក់ក្ដុកមកកើតជាមនុស្សញោមនឹងបានកើតជាមនុស្សញាតិញោមឃើញទេនៃជីវិតរបស់យើងរស់នៅ នេះបើខ្វះបនតែមួយនាទីស្លាប់ហ្មងញោមបើខ្យល់កើស្លាប់ផឹងអង្គុយអង្គុយនឹងបើខ្វះបនមកបន្តិចឡើងឈាមមកស្លាប់ភ្លាមញោម បើខ្វះប៉ុនណាញោមណាមានបាបឯណាមួយជាឧបគាតកកម្មមកកាត់ផ្ដាច់ជីវិតយើងឲ្យស្លាប់ភ្លាមប៉ុន្តែញោមឯងពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃពីមួយថ្ងៃសិតតែមានប៉ុនជួយគ្រប់ត្រើញោមដូចញាងបតិពោជិកាអញ្ចឹងបេះផ្កានៅឋានតៅវតឹងឯនោះធ្លាក់ក្ដុកបើមកកើតជាមនុស្សញោមអីកើតជាមនុស្សដឹងជាតិញានាងនឹងដឹងជាតិញោម មានញោមណាដឹងជាតិទេមានញោមខ្លះក៏ដឹងជាតិដែរបើដឹងជាតិញោមពិតប្រកបហើយនាងបតិពោជិកាគាត់ដឹងជាតិថាអូអាត្មាអញតឹបនឹងចុតិមកពីទេវតាតើហើយញោមទាំងអស់គ្នាហ្នឹងដឹងញោមណាខ្លះទេតើបញ្ចុតិមកពីទេវតានោះប៉ុន្តែគ្រាន់តែយើងវាមិនដឹងណាញោមណោះហើយដល់ចឹងនាងដឹងថាហេតុអីបានអាត្មាអញមកកើតជាមនុស្សអញ្ចឹង ថាអូអស់បុណ្យអញ្ចឹងត្រូវមកកើតជាមនុស្សហើយអាត្មាអញចង់ទៅកើតជាទេវតាវិញទៅជួបណែស្វាមីនៅឯឋានទេវតាជាន់ទី2នឹងស្វាមីនឹងល្អណាស់បើឲ្យមកកើតជាមនុស្សហ្នឹងពេលធំដឹងក្តីក៏មានប្តីញាតិញោមមានប្តីមានកូនប្រមាណដឹងទេបើមានកូនប្រមាណប្រហែលជាកូន4នាក់នោះញោមបើឃើញទេ ហើយស្រាប់តែបានាងមកកើតជាមនុស្សនឹងនាង ប្រឹងធ្វើបុណ្យណាស់ញោមនាងប្រឹងបំរើប្តីណាញាតិញោមហើយនាងប្រឹងដាក់បាតប្រគេនលោកញោមធ្លាប់ដាក់បាតប្រគេនលោកទេបើតាមផ្ទះតាមអីនឹងលោកគោចរបិណ្ឌបាតវត្តនឹងដាក់បិណ្ឌបាតទេព្រះអង្គគ្រូបើញាតិញោម